នេះបុណ្យជីវកៈផាត់ហ្នឹងហើយបាសិកាអៀននៅហ្នឹងសួរថាបុណ្យជីវកៈផាត់ហ្នឹងម៉េចអញ្ចឹងហ៎ម៉េចហ្នឹងម៉េចជីវៈហ្នឹង ប្រែតែជីវិតហ្នឹងឯងណាជីវកៈហ្នឹង ប្រែថាអ្នកនៅមានជីវិតព្រោះបុណ្យវាចែកចេញទៅបើធ្វើសម្រាប់អ្នកស្លាប់គេអាចដាក់ឈ្មោះថាមតកៈផាត់ មតកៈផត់ដែលទៅទៅស្លាប់ថ្មីថ្មីអីហ្នឹងគេធ្វើបន់រទើឲ្យគេហៅថាមតកៈផត់មតកៈផត់ហ្នឹងប្រែថាធ្វើបន់ឧទ្ទិសចំពោះអ្នកដែលស្លាប់អញ្ចឹងណាហើយដល់ជីវកៈផត់មានន័យថាធ្វើបន់សម្រាប់អ្នកនៅរស់ហើយនៅរស់ហេឥឡូវហ្នឹងនៅរស់ហើយហ្នឹងហ្នឹងហ្នឹងអឺបន់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 ការដែលមិនតាន់ដឹងនោះណាហើយសម្លាញ់ហ្នឹងជាតែនាំតែនាំនាំទៅធ្វើល្បិចគ្រប់វិធីនៅតែមិនបានទៅអត់ចង់ទៅជួបហើយម្ដងនោះអឺបបួលទៅមួយទឹកនៅស្រះបោកករណីចិត្តវត្តហ្នឹងបបួលទៅវត្តអត់ទៅប៉ុន្តែបបួលទៅមួយទឹកលេងទៅណាណាហើយនោះមួយឯណាមិនមួយនាំទៅមួយចិត្តវត្តហ្នឹង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 មុខម្ដាយជាអរិយបុគ្គលតែនាំនាំកូននឹងទៅអត់បានជាអរិយបុគ្គលផងណាបដៅកូនឲ្យទៅជួបព្រះសង្ឃឲ្យទៅជួបព្រះឲ្យទៅជួបព្រះសរិបុត្រឯកានោះមិនមែនតែព្រះសង្ឃធម្មតាដូចយើងឯណាព្រះសម្មាសម្ពុទ្ធក៏នៅព្រះសរិបុត្រក៏នៅព្រះមោគលានដែលជាអក្សរាវៈរបស់ព្រះអង្គក៏នៅប៉ុន្តែនាំកូនទៅអត់បានដល់នាំកូនទៅកូនថាខ្ញុំទៅទេ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 ប៉ុន្តែពុកហ្នឹងឆ្លាតទាំងរឿងស្លេះប៉ុណ្ណឹងចូលមករឿងខេរិកាវិញដែលតែមួយទឹកហើយឡើងមកលើឡើងមកលើច្រាំងមកលើគោកវិញហ្នឹងសួរសម្លាញ់សម្លាញ់ទៅទៅវត្តជិតដល់វត្តដើរបន្តិចដល់នោះវត្តយើងមើលឃើញធ្វើទៅទេទៅណាទៅប៉ុន្តែទៅនឹងអត់ទៅតែអញ្ចឹងចាប់ទាញសពុតគេស្លៀកសពុតឥណ្ឌាប្រុសក៏ស្លៀកសពុតដែរ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 កណាមានថានិយាយស្ដារវិញទៅកុំឲ្យប៉ះគេកុំឲ្យទៅប៉ះដល់អារម្មណ៍គេឲ្យគេខឹងយើងនឹងបានបាក់អញ្ចឹងតាអឺចុះដល់ក្នុងគោលបំណងយើងតែយើងនិយាយទៅហើយវាជាគោលបំណងដែលល្អដែលយើងខ្លួនចង់ជួយអ្នកនោះឲ្យមើលទៅផ្លូវល្អតែគេអត់ឃើញមុខអ្នកសួរទេនេះឈប់ឈប់ឈប់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 ទីទៀតអស់ហើយនៅសល់ប្រហែលជា5នាទីទៀតអស់មានទេអាត្មាបញ្ចប់ណាបញ្ចប់តែហើយបនកុសលយើងធ្វើតែហើយពាក់ព័ន្ធនឹងរឿងការទូនមានអ្នកដតីនឹងតាមពិតខ្មែរយើងនិយាយថាម៉េចសំដីជាឯកលេខជាតោអសរជាត្រីមានន័យថាសំដីនឹងលេខ1ណាហើយ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 ប៉ុន្តែអ្វីអ្វីវាទល់តែកើតដោយការវឹកហាត់អ្នកវឹកហាត់ដោយគេលេងសៀកលេងអីចឹងឃើញគេពុតយកគូតទៅដាក់លើក្បាលឯងអានោះធ្វើភ្លាមបានទេអត់ទេវាទល់តែការវឹកហាត់ចឹងណាហើយនិយាយនឹងយើងនិយាយឲ្យល្អហ្នឹងគឺថាអឺបើកុំព្យាយាមនិយាយរឿងគេច្រើនពេកល្អណាមែនទេណាពាក្យមួយគេថាបើអ្នក ចង់បានមិត្តអ្នកត្រូវនិយាយល្អពីមិត្តតែបើអ្នកចង់បានសត្រូវ អ្នកនិយាយអាក្រក់ពីគេទៅអានឹងនឹងបានសត្រូវហើយណានឹងក្នុងការនិយាយវាទម្លាប់ហ្នឹងវាពិបាកមែនហើយអញ្ចឹងបាននៅក្នុង ស្រីហេតោប្រទេស លោកលើករឿងព្រៀបព្រៀបអំពីទម្លាប់ទាំងទម្លាប់អឺ